សួស្តី fan ខូចម៉ាលីទាំងអស់គ្នាហើយថ្ងៃនេះផងដែរគឺនឹងមានមួយក្បាច់សម្រាប់ចែករំលែកអ្នកដែលគាត់ត្រូវស្រកគីឡូមួយតួខ្លួនអ្នកដែលគាត់មានបញ្ហាក្បាលពោះធំខ្លាញ់ដងខ្លួន ផ្លូវធំដើមដៃយាឬក៏យ៉ានិយាយទៅមកតួខ្លួនតែម្ដងអញ្ចឹងថ្ងៃនេះផងដែរក៏សម្រាប់អុកអសាទ័រទៅដល់ fan coach Mali ដែលបង្រប់ 100k យ៉ាហើយសប្បាយចិត្តខ្លាំងមែនទែនហើយក៏អរគុណអ្នករាល់គ្នាម្ដងទៀតសម្រាប់ការស្រឡាញ់ចូលចិត្តជាមួយនឹង page coach Mali ហើយនេះក៏ជាកម្លាំងចិត្តមួយដែលធ្វើឲ្យ coach Mali សប្បាយចិត្តមែនទែនសម្រាប់ 100k នេះយ៉ាហើយចង់ប្រាប់ថាអរគុណហើយ I love you all ចឹង សម្រាប់ជូនទៅដល់ fan របស់ខូចម៉ាលីហើយចឹងកុំភ្លេចសុំបេដូម្នាក់មួយដើម្បីជាកម្លាំងចិត្តក្នុងការដែលខូចម៉ាលីធ្វើវីដេអូបន្តបន្តទៀតហើយថ្មីគឺដឹងប្លែកនឹងតិចទាំងផ្នែកតិចទាំងតិចណាអ្នកនរគ្នាព្រោះដោយសារតែខូចម៉ាលីក៏ពង្រឹងនៅរូបភាពដែលច្បាស់ទី1ទី2ក៏សម្លេងដូចគ្នាសម្លេងដែលអត់ឲ្យបងប្អូនពិបាកស្ដាប់ឬក៏ងល់ងល់ឬក៏បាត់សម្លេងទៀតទេត្រូវអត់យ៉ាអូខេអញ្ចឹងតើយើងទៅមួយក្បាច់ ចឹងសម្រាប់បាច់នេះផងដែរអ្នកគ្នាអាចបើកជើងយើងឲ្យប៉ិនតាគៀកមកណោះប៉ិនតាគៀកបន្ទាប់មកយើងលើកជើងស្ដាំនេះឡើងលើអស់នេះជើងស្ដាំនេះឈានអស់ចេះទៅណោះហើយយើងលើកដៃឡើងលើអាចប៉ះក៏បានបាច់ប៉ះក៏បានដែរណាតែប៉ះល្អធ្លាក់ចុះគឺយើងផ្លុំខ្យល់ចេញណោះលើកឡើងលើគឺយើងបិទខ្យល់ចូលអូខេហើយដកដង្ហើមចូលតាមច្រមុះផ្លុំចេញតាមមាត់ហើយយើងធ្វើ20ដងអញ្ចឹងឆ្វេងស្ដាំរត់មួយណាឆ្វេងស្ដាំរត់មួយអូខេអញ្ចឹង3ហើយយ៉ា4អញ្ចឹងមកដកដង្ហើមចូល 5តោះទៅទៀតអត់មានហត់ទេណាតំបាន5វាតោះ6ហៀតោះកុំភ្លេចដកដង្ហើមបើអ្នកនេះអត់ដកដង្ហើមទេលេងខ្ទប់ខ្ទប់2 3អីចឹងបានរាប់1បានដក1ចឹងទៅយើងឆាប់ហត់ណោះយ៉ាចឹងដកដង្ហើមចូលផ្លុំចេញអូខេ7ឆ្វេងស្ដាំយើងរាប់1ណា8តោះ9 10យ៉ាដៃយើងលាតឲ្យតឹងណាតឹងឲ្យអស់ជើងក៏តឹងឲ្យអស់ដែរលើខ្លួនឡើងលើឲ្យអស់ហើយសម្រាប់ក្បាច់នេះផងដែរគឺសម្រាប់បងបង ដែលមានអាយុច្រើនឬក៏ម៉ាមីឬក៏អ្នកដែលគាត់អត់ទាន់ចាប់ផ្ដើមក្នុងការហាត់ប្រាណហ្នឹងទើបចេះចេះដបងដបងអ្នកគ្នាប្រើក្បាច់ហ្នឹងមកអូខេហើយសម្រាប់អ្នកដែលចេះហើយអ្នកគ្នាលោតទៅលោតចាំពីចែកនិយាយទៅក្បាច់ហ្នឹងខ្ញុំអាសាចែករំលែកមែនតើប៉ុន្តែអ្វីដែលខ្ញុំឃើញគឺ មានបងប្អូនយើងច្រើនដែលគាត់ទើបតែចាប់ផ្ដើមឥឡូវថ្មីគឺគាត់ទើបតែចាប់ផ្ដើមហាក់ទេអញ្ចឹងគឺខ្ញុំនឹងចែករំលែកលំអិតនិយាយទៅថ្ងៃហ្នឹងគឺលំអិតដោយសារតែអឺដូចនិយាយចឹងគឺផ្ដល់ឲ្យសម្រាប់ fan fan 10k 100k និយាយនិយាយទៅសុវ័យចិត្តអូខេអញ្ចឹង complex ធ្វើ20ដងណាឆ្វេងស្ដាំយើងរាប់មួយអញ្ចឹងលោតណា complex លោតលោតដូចគ្នាលោតមួយដកដង្ហើមមួយអូខេផ្លុំបើផ្លុំបើផ្លុំបើឆាក់ អញ្ចឹងយើងធ្វើ20ដងមកហើយបើសិនជាហត់កុំឈប់យើងធ្វើមួយមួយវិញណាបើហត់យ៉ាបើហត់យើងកុំឈប់យើងធ្វើ20ដងហើយយើងចាំយើងសរៈអូខេសរៈបន្តិចហើយចាំយើងទៅទៀតហើយសម្រាប់នឹងសម្រាប់អ្នកត្បូងត្បូងអ្នកគ្នាអាចបើនេះមកដូចប្រាប់អញ្ចឹងបើសិនជាហត់ខ្លាំងអត់ទាន់គ្រប់អីកុំធ្វើម្ដង20ហ្មងណាធ្វើ5ធ្វើម្ដង5ម្ដង10អីចឹងបានហើយអូខេហើយកុំភ្លេចសុំបេះដូងម្នាក់មួយ ដើម្បីជាកម្លាំងចិត្តក្នុងការដែលធ្វើវីដេអូបន្ទាប់ហើយនឹង share ម្នាក់មួយដូចគ្នានេះបើគិតថាវីដេអូនេះជួយដល់អ្នកនរគ្នា share ចេញទៅក្រៅដើម្បីឲ្យបងប្អូនរបស់យើងឬក៏អ្នកដែលយើងស្គាល់គាត់បានរៀនសារដែរណោះអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ